ដល់តែយើងចាប់យកនៃយកសេចក្តីថានៅនេះថាឲ្យយើងនៅនេះបៀតបៀតយើងអីសពគ្រប់ចឹងទៅវាទៅជាឈឺចិត្តវាទៅជាលំបាកចិត្តសពគ្រប់នឹងដោយសារការរំលងសេចក្តីពិតថាសំឡេងគ្រាន់តែជាសត្វតរូបមួយយ៉ាងដែលវាប៉ះពាល់នឹងត្រជាប៉ុណ្ណោះហ្នឹងហើយកើតឡើងដោយអកុសលចិត្តរបស់អ្នកតន្ត្រីអីជាដើមហ្នឹងហើយដល់អញ្ចឹងទៅជាងការអ្នកខ្លះគេនិយាយចង់ថាឲ្យយើងសពគ្រប់ យើងមិនបានកំណត់ដឹងក៏ជ្រួលច្បល់ខឹងច្រឡោតភាសាតែពាក្យសម្ដីរបស់គេអញ្ចឹងអ្នកខ្លះគេនិយាយឲ្យយើងគេចង់ឲ្យយើងឈឺគេចង់ឲ្យយើងឈឺហើយតាមពិតហ្នឹងវាមាន បានស្អីមកដល់ខ្លួនយើងពិតប្រកបពេលយើងចេះស្រោបទាញយកអត្តន័យហ្នឹងយកមកបំផ្លាញសុខភាពផ្លូវចិត្តរបស់យើងទៅថាគេនឹងវាធ្វើឲ្យយើងឈឺអីឈឺតាមពិតមានណា សំបីសំឡេងផ្ទាល់ក៏ដោយសំឡេងតាមទូរស័ព្ទក៏ដោយវាវាមានស្អីទៅដល់តិចយើងមែនទេអត់មានទេសំឡេងដែលចេញពីមាត់ទៅនឹងក៏គ្មានហោះទៅដល់តិចយើងទេវាមានត្រឹមតែរំញ័រនៃអាកាសប៉ុណ្ណោះវាអត់មានតួសំឡេងនឹងហោះទៅដល់តិចយើងតែម្ដងទេអ្វីដែលញ័រទៅដល់តិចយើងនឹងវាគ្រាន់តែជារំញ័រជារំញ័រតាមអាកាសធាតុវាយើងមិនជឿទេយើងដាក់របស់ណាស្ដើងមួយ យើងនិយាយណាយើងបិទបន្ទប់ឲ្យចិត្តយើងដាក់បិទកុំបិទរបស់ដែលក្រាស់របស់ដែលស្ដើងដូចជាផ្លាស្ទិកឬក៏អឺស្អីក៏ដោយសាំងកសីក៏ដោយប៉ុន្តែអាស្ដើងដែលអាចនៅញ័របានណាឬឧទាហរណ៍មែនទៅគឺផ្លាស្ទិកខ្យល់ចូលមិនរួចទេប៉ុន្តែយើងនិយាយលឺអត់លឺនិយាយពីក្រៅមកលឺបិទឲ្យចិត្តខ្យល់ចូលមិនបានទឹកជ្រាបមិនបានក៏ដោយប៉ុន្តែឲ្យរបស់នឹងនៅញ័រ គេនិយាយពីក្រៅមកនៅលឺប៉ុន្តែឥឡូវយើងសួរថាតើសំឡេងហ្នឹងវាហោះមករួចអត់អត់ទេវាគ្រាន់តែញ័រតែតែបើរបស់នឹងតាន់របស់នឹងរឹងតាន់ឈប់ញ័រញ័រអត់កើតសំឡេងឆ្លងអត់រួចទេសំឡេងនឹងញ័រទៅ អត់កើតទេអ្វីដែលមកដល់តិចយើងគ្រាន់តែជារំញ័រនៃអាកាសធាតុតែប៉ុណ្ណោះទេ ប៉ុន្តែយើងវាស្រូបទាញយកអត្តន័យនឹងយកទៅដាក់ចិត្តចិត្តនឹងត្រូវខូចសុខភាពដោយសារតែពាក្យសម្ដីរបស់អ្នកដទៃប៉ុន្តែចំពោះមនុស្សដែលបានសិក្សាពិតថាអ្វីដែលមកដល់ត្រឹមតែជាសម្លេងប៉ុណ្ណោះដកសេចក្តីប្រកាន់ចេញថា មានអញមានគេនៅក្នុងនឹងអញ្ចឹងទៅការខូចចិត្តខកថ្លើមនេះក៏មិនមានដែរ ណាតាមចំមុះក៏អញ្ចឹងតាមដាក់ក៏អញ្ចឹងតាមកាយក៏អញ្ចឹងដូចគ្នាទាំងអស់នេះគឺជាសច្ចធម៌ដែលចុងក្រោយព្រះអរហន្តទាំងឡាយនៅ ពេលដែលលោកកំចាត់បងនៅសេចក្តីប្រកាន់ថាមានសត្វមានបុគ្គលបានហើយលោក រស់នៅជាមួយនឹងជីវិតធម្មតានឹងឯងមិនមិនមែនថាអូបានសម្រេចព្រះអនុពានឈប់លឺគេជេរឈប់លឺគេនិយាយផ្ដឺផ្ដងឈប់លឺគេថាឲ្យមែនទេគេនៅតែថាអញ្ចឹងប៉ុន្តែលោក បានទទួលសម្លេងហ្នឹងត្រឹមតែជាសម្លេងវាអត់មានអាន័យរបស់គេហ្នឹងទៅបំផ្លាញសុខភាពផ្លូវចិត្តលោកបានទៀតអញ្ចឹងណាហ្នឹងហើយយើងឈឺចាប់ហ្នឹងអាឈឺកាយហ្នឹងល្មមតែអាឈឺចិត្តហ្នឹងខ្លាំងណាគេថាឲ្យអញ្ចឹងចុះហ្នឹងគឺថាអូឈឺដេកលក់តែអាហ្នឹងធម្មជាតិមកហ្នឹងគឺវាឈឺមិនណាឈឺចិត្តហ្នឹងក៏វាឈឺទៅទៀត ប៉ុន្តែពិតនៅក្នុងទុក12កងហ្នឹងទុកផ្លូវអឺផ្លូវកាយហ្នឹងតែ4ទេជាតិជារៀបជាតិមរណៈនៅទុកផ្លូវចិត្តហ្នឹងនៅសល់ប្រមាណទាំងអស់ហ្នឹងហើយនៅសល់8ទៀតហ្នឹងគឺសិតថាជាពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តនឹងឯងចង់បានរបស់ណាមិនបានដូចចិត្តជាទុកស្អប់របស់ណាជួបរបស់នឹងជាទុកណាហើយប្រត់ប្រាស់របស់ជាទីស្រឡាញ់ក៏ទុក សឹកខ្សួលបរិទេវៈទុកទោមនោះអបាយាសមអូនម៉ែអីសពគ្រប់នឹងសិតតែជាទុកផ្លូវចិត្តទាំងអស់ហើយដល់ពេលព្រះរិយបុគ្គលទាំងឡាយព្រះរហន្តលោកសម្រេចការចេះដឹងសម្រេចធួសម្រេចធនគឺថាសម្រេចការចេះដឹងនឹងត្មងយល់ច្បាស់អាទុក8ទៀតហ្នឹងវាទៅបាត់អស់ទៅវានៅតែជាជារៀបជាធិមរណៈហ្នឹងប៉ុណ្ណឹងនៅហ្នឹងទៅចាស់ក៏ចាស់ទៅឈឺក៏ឈឺទៅ មរណៈក៏មរណៈទៅអា8ទៀតណាសឹកសួរទុកទោមម្ដងវាអស់ហើយលេងទៅហើយជីវិតសុខប៉ុណ្ណាញាតិញោមចាណាមើលដល់អស់សោកអស់សេចក្តីសឹកសួលអ្នកណាធ្វើម៉េចក៏លោកអាចអភ័យទោសឲ្យបានចិត្តខ្ពងខ្ពស់អញ្ចឹងយើងយើងយើងគិតចាណាមើលទៅសុខប៉ុណ្ណាយើងហងៃទៅគេនិយាយមិនស្រួលនឹងដេកក៏ទុកមកយប់ថ្ងៃឥឡូវហើយដល់លោក មិនប្រកាន់ឃើញមនុស្សធ្វើអាក្រក់ដូចកូនក្មេងធ្វើខុសលោកមិនទៅខ្វល់អីជាមួយនាំទៅពិបាកចិត្តលោកអត់ហើយត្រូវដឹងថាមនុស្សដែលនិយាយពីឈឺយើងសិតតែជាមនុស្សដែលដែលដែលចង់ឲ្យយើងឈឺដល់យើងឈឺមែនគឺបានសម្រេចគោលដៅរបស់គេគិតប៉ុណ្ណឹងគិតតែប៉ុណ្ណឹងគិតឲ្យមែនតែនហើយយើងឆាប់ច្រឡោតទៅវិញគឺខុសតែហ្មងខុសហ្មងដូចសัตว์មរឹក ឬក៏សัตว์កណ្ដោចឹងគេដាក់គប់ដាក់អន្ទាក់មកខាងហ្នឹងហើយគេដេញព្រៃមកខាងប្រាវប្រាវប្រាវប្រាវទៅអត់មើលឆ្វេងមើលស្ដាំស្រិតទៅរត់តាមអាការភ័យហ្នឹងទៅចូលគប់នឹងបដ ாய் មិននៅស្ងៀមគ្រាន់បើមិនសូវគ្រោះថ្នាក់រត់គឺចូលអន្ទាក់យ៉ាងណាមិញនៅពេលដែលអ្នកដទៃនិយាយរឿងអីមកយើងអត់បានគិតចារណាសិនអត់បានខាមដោនសិនអត់មានការស្ងប់ងាប់ចិត្តសិនទៅវិញខកដល់ គាត់អត់មានចាំគិតពីមុនមកយើងអត់បានគិតគេអ្នកបំណងនិយាយថាឲ្យយើងហ្នឹងគឺគិតរួចស្រេចថាអញ្ចេះតមកវិញដាក់ចុះគឺគិតរួចស្រេចអស់ហើយឯងអត់បានគិតប៉ាំងចឡោតតោតងខុសបដ ாய் យើងហ្នឹងខុសធំជាងអាគេមកមុនទៅទៀតខុសគឺត្រង់ខឹងហ្នឹងតែមកហើយដល់ទៅខឹងនិយាយពាក្យប្រដេះប្រដាស់នឹងចឹងចឹងបានថាព្រះអង្គសំដែងទៅឈ្នះខ្លួនឯង ទៅប្រសើរជាងឈ្នះនរណាទាំងអស់កាលណាឈ្នះខ្លួនឯងបានហើយវាធ្វើឲ្យខ្លួនយើងមិនមានកំហុសណាតែកាលណាយើងចាញ់ខ្លួនឯងហើយខ្លួនយើងប្រកាសជាមានកំហុសច្រើនហើយនិយាយដោយខឹងនឹងពិតជា ពាក្យដែលយើងមិនធ្លាប់និយាយក៏និយាយដែរណាធម្មតាយើងជាមនុស្សល្អយើងនិយាយទៅពាក្យសុភាពរៀបសារល្អប៉ុន្តែតែខឹងពាក្យអីក៏និយាយដែរថាឲ្យមិនក៏ហ៊ានដែរជួខឹងហើយនោះនឹងចឹង Mm-hmm. នឹងអឺឆ្លើយតបសំណួរហ្នឹងគ្មានអីក្រៅពីរៀនទេណារៀនឲ្យស្គាល់ថាស្អីទៅរូបស្អីទៅសំឡេងរៀនឃើញហ្នឹងជាស្អីឮហ្នឹងជាស្អីជាធម្មជាតិអីដែលកំពុងឮហ្នឹងរៀនដល់រៀនហើយបើមិនរៀនឲ្យស្គាល់មេតិកាខ្លះទេទៅពយល់ហ្នឹងក៏ពិបាកដែរហ្នឹងអញ្ចឹងមួយទៀតចោះបាទសិកាក្មេងៗតាមទូរស័ព្ទ សួរមួយទៀតថាចំពោះអ្នកមានសិល និងអ្នកអត់សិលដែលយើងធ្វើទានហ្នឹងណា មានផលច្រើនជាងណាអឺមានគេសួរព្រះសម្មាសម្ពុទ្ធថាតើយើងក៏បីឲ្យទានដល់បុគ្គលណាព្រះអង្គត្រាស់ថាគេក៏បីឲ្យទានដល់បុគ្គលណាដែលគេចង់ឲ្យ ចង់ឲ្យពីណាក៏ឲ្យទៅប៉ុន្តែបើសួរថាតើ ឲ្យដល់បុគ្គលណាមានផលច្រើនជាចម្លើយផ្សេងបានគេសួរព្រះអង្គទៀតថាចុះបុគ្គលបែបណាទៅព្រះអង្គអង្គឆ្លើយថាឲ្យដល់អ្នកមានសិលមានសិលហ្នឹងគឺថាមនុស្សល្អណាយើងកុំយកផ្លាកអ្នកកាន់សិលប៉ណេះប៉ណេះមកនិយាយពាក្យថាឲ្យដល់អ្នកមានសិលហ្នឹងគឺថាឲ្យដល់មនុស្សដែលមានគុណធម៌ល្អវាមានផលច្រើនណាមិនមិនមានផលច្រើនយើងចិត្តគិតចាស់ណាបន្តិចមើលមនុស្ស មិនមានសិលធ្វើចោលប្រព្រឹត្តបាបពធផ្សេងផ្សេងឲ្យទៅវាអត់មានផលដោយសារអីឲ្យទៅវាទីមួយយើងអត់ជ្រះថ្លាយើងអត់សុបាយចិត្តទេហៅថាឲ្យទៅគាត់ទៅផឹកស្រាទៅឲ្យទៅគាត់ទៅចាប់មលោបគេទៅឲ្យទៅគាត់យកលុយហ្នឹងទៅទិញកាភ្លើងបាញ់សម្លាប់គេទៅសួរថាយើងជ្រះថ្លានឹងឲ្យនឹងអត់ជ្រះថ្លាវាអត់កើតឲ្យទៅគាត់យកទៅលេងលបែងអស់ទៅដល់អញ្ចឹងទៅវាជ្រួជ្រះថ្លាមិនកើតអីដល់ឲ្យចំពោះអ្នកមានគុណធម៌ ឲ្យទៅគាត់យកទៅធ្វើអំពើជាប្រយោជន៍ច្រើនតទៅទៀតឃើញទេឲ្យទៅយើងការគាត់យកទៅធ្វើបន់បន្តទៀតចឹងទៅយើងការគាត់ចិញ្ចឹមជីវិតប្រកបដោយធម៌ចឹងទៅក៏អត់បានបៀតបៀនអ្នកណាអីចឹងទៅធ្វើឲ្យចិត្តយើងនឹងវាសុបាយចិត្តវាជ្រះថ្លាយេបើវាផលនឹងវាទៅជាច្រើននឹងមួយយ៉ាងទៅប៉ុន្តែបើចិត្តយើង ខ្ពស់មែនទេមិនបាច់រើសមានសិលមិនមានសិលទេបើយើង คลายជាបណ្ឌិតនោះណាคลายជាបុគ្គលដែលមានចិត្តខ្ពស់នោះឈប់គិតរឿងហ្នឹងណាព្រោះគិតរឿងហ្នឹងគឺសម្រាប់បុគ្គលអ្នករៀនធ្វើទានដំបូងដែលព្រះអង្គថាចាំបាច់ឲ្យដល់អ្នកមានសិលហ្នឹងដោយសារអីដោយសារកាលណាយើងឲ្យចំពោះអ្នកមិនមានសិលចិត្តយើងវាអត់ជ្រះថ្លាពួកប៉ុនវានៅក្នុងចិត្តណាទាហោថាយើងគេរៃលុយមកអាចារ្យមកដើររៃលុយរៃរៃរៃបានទៅ ដល់ចុងភូមិគាត់ចែកលុយគ្នាទៅផឹកស្រែអីចឹងឧទាហរណ៍សួរយើងជ្រះថ្លាអត់ជ្រះថ្លាវាមិនកើតអបរៈចេតនានឹងជ្រះថ្លាវាមិនរួចអញ្ចឹងហើយបើថាឃើញអ្នកណាដែលមានភាពស្មោះត្រង់រីលុយបានមែនហើយយកទៅកសាងអីកសាងនឹងពិតប្រកបអីចឹងទៅវាសុបាយចិត្តញ៉ាំងអបរៈចេតនាហ្នឹងវាសុបាយចិត្តហ្នឹងដែលមានផលច្រើនប៉ុន្តែសម្រាប់អ្នករៀនធ្វើទានដំបូងទេសំដែងហ្នឹងនោះមិនមែន អឺកម្ពូលទៀននេះដល់ទៀនដំណាក់កាលទី2គឺអ្នករៀងចេះបន្តិចណាឈប់គិតឈប់គិតមានសិលមានសិលឲ្យដោយសេចក្តីអនុគ្រោះឲ្យដោយសេចក្តីអនុគ្រោះហ្នឹងមិនឃើញអ្នកអត់ឃ្លានអីចឹងទៅបង្កើតចិត្តមេត្តាអនុគ្រោះឲ្យនឹងមិនគិតទៅរោទៀមទាបនអីទេ គឺថាអឺ ធ្វើយ៉ាងណាឲ្យមនុស្សនឹងបានសុខបានស្រួលឲ្យទានទៅគាត់បានសុខបានស្រួលដោយហើយទៅសូម្បីតែសត្វដេតិឆានប៉ុន្តែឲ្យដោយចិត្តមេត្តាអាហ្នឹងទានហ្នឹងល្អជាងអាមិញទៀតចិត្តខ្ពស់ឈប់គិតមកឈប់គិតថាគេយកធ្វើអីអាហ្នឹងឈប់គិតទៅមកយកធ្វើអីវាជារឿងរបស់នរនោះប៉ុន្តែសំខាន់គឺឲ្យដោយចិត្តអាណិតអាសូរនេះឲ្យដោយមេត្តានឹងកម្រិតទី2ហើយអឹមពួក មហាសេដ្ឋីនៅអាមេរិកនៅស្អីហ្នឹងគេច្រើនឲ្យទានកម្រិតទី2ហ្នឹង donation គេហ្នឹងគេគិតដល់ជនកំព្រាអាដល់អ្នកដែលគ្រោះថ្នាក់ដោយទឹកចំនួនវាយើងគិតទៅល្អជាងទី1នោះពួកគេអត់គិតថាចង់បានបុណ្យអីច្រើនផងគឺគិតតែនិតសត្វលោកនេះគឺទានកម្រិតទី2ហើយយើងទី1នោះព្រះអង្គពង្រៀនអ្នករៀនធ្វើទានដំបូងទេដល់ទៅទានកម្រិតទី3ហៅថាទានដ៏ពិសេសវិសាលនោះ គឺឃើញទោសនៃការជាប់ចម្ពាក់ត្មងដោយសារទ្រព្យសម្បត្តិនឹងឯងសត្វលោកដណ្ដើមគ្នាសត្វលោកប្រជែងគ្នាសត្វលោកឆ្លោះគ្នាកັບចាក់គ្នា ដោយសារតែទ្រព្យសម្បត្តិអាត្មាអញក៏រកទ្រព្យសម្បត្តិដូចគ្នាប៉ុន្តែរបស់ណា គួចាយក៏ចាយរបស់ណាធ្វើទៀនក៏ធ្វើទៀនគេមិនអោយទ្រព្យសម្បត្តិនឹងមកគ្របដណ្ដប់ចិត្តរបស់យើងបានទេ ណានៅតែរោអញ្ចឹងប៉ុន្តែមិនអោយវាគ្របដណ្ដប់ចិត្តយើងបានទេទៅរោក៏មិនរោដោយវាជវេដោយកេងប្រវាញ់គេទៀតទៀននឹងវាល្អតាំងពីទៅរោម៉េះអ្នកខ្លះយើងមើលមើលធ្វើបនអាកម្រិតទី1នេះដល់ពេលវេលាធ្វើបនរោអ្នកមានសិលប៉ុន្តែពេលទៅរោគេងប្រវាញ់គេទៀតគេណាហើយធ្វើគាត់ធ្វើបនចង់ឲ្យរួចទោសនឹងទៅទៀតអាហ្នឹងហ្នឹងដូចថ្មថាជាទៀនកម្រិតទី1អ្នកទៅទៅរៀននោះ ពេលកឋិនធ្វើបន់ម្ដងទៅពេលពីហ្នឹងប្រឡំគេទៀតទៅធ្វើមិនបានបន់ច្រើនព្រោះគាត់ធ្វើបាបច្រើនហ៎គឺភ័យអញ្ចឹងធ្វើបន់អីបានច្រើនដើម្បី រួចពីបាបប៉ុន្តែដល់តែពេលទៀតចំណុចចុងក្រោយនេះมันសំខាន់ថាតិចថាច្រើន តាមបុគ្គលណាទេគឺឲ្យដើម្បីលះបង់ទៅជាចាគានុសតិណាចាគានុសតិឈប់សង្ឃឹមផលហ្មង ទានដល់ប្រសាបំផុតណាទានដល់ប្រសាបំផុតនឹងឈប់សង្ឃឹមផលដល់ឈប់សង្ឃឹមផលឡើងរើសស្រែណាក៏បាន ដូចយើងចង់បានបុណ្យច្រើនយើងរើសស្រែជិតដល់លែងចង់បានហើយដល់លែងចង់បានស្រែណាក៏បានឲ្យតែមានអ្នកសុំឲ្យរហូតមានរើសអីនឹងទៀនកំពូលទៀនទៀនដ៏អស្ចារ្យទៀនអ្នកលះបង់ពិតប្រកប ដូចវេសន្តរលោកឲ្យទៀនអញ្ចឹងមានចាំបាច់តប្រសងមកសុំបានឲ្យណាជាជក់ស្មោមហ្នឹងឲ្យមានចាំបាច់រើសអីពីព្រោះវាអត់សង្ឃឹមថាទៀមទាអីមកវិញអាហ្នឹងដូចជាទៀនអស្ចារជា បារមត្ថបារមីទៀនជាបារមីទៀនណាទៀនចុងក្រោយនេះអញ្ចឹងយើងចង់បានផលច្រើនផលច្រើនអាហ្នឹងអ្នករៀនធ្វើទៀនដំបូងហ្នឹងណា ដូចក្មេងដំបូងរៀនអូគេថាអ្នករៀនប៉ាកែបានរង្វាន់សិស្សណារៀនប៉ាកែបានរង្វាន់រៀនដើម្បីបានរង្វាន់ចុះអ្នកយល់មែនទែនបានហើយតើរង្វាន់ហ្នឹងគេរៀនរកការងារនោះតើឃើញទេណាយល់ដឹងច្រើនពីមួយអ្នករៀនចង់បានរង្វាន់ដល់អត់បានរង្វាន់ឈប់រៀនដូចអ្នកថាធ្វើម៉េចបានបនច្រើនដល់ថៃអានឹងបានបនតិចជិលធ្វើឃើញឃើញដូចកូនក្មេងទៅទៅរៀនដំបូងអត់ ប៉ុន្តែធ្វើម៉េចបើមនុស្សយើងយល់អញ្ចឹងចាំនិយាយនិយាយគេបោកបានរហូតនោះអើចូលច្រើនបានច្រើននឹងស្ងួតជើងថ្មិញអើសូមអត់ទោសចាអត់ទៅពីណាបកែបជោអាចារ្យណាបកែបជោអស់ហើយនៅ ទេអីលោកណាខ្មោះខ្មោះដូចអាត្មានេះអីមកនេះនឹងបានពីណាចូលអីមិនដែលប្រកាសអីផងនិយាយសើចលេងតិចចាប៉ុន្តែវាអញ្ចឹងឯងវាសបោតែទៀនកម្រិតទី1ហ្នឹង ហើយទានកម្រិតទី1ហ្នឹងណាថាធ្វើម៉េចបានផលច្រើនអីនោះក្នុងចំណែកលោភៈហ្នឹងណាចឹងហើយបានគេចេញមកចេះបាន ផលច្រើនទុនចុះ បាន ផលច្រើនអយតលើកចឹងទៅស្ងួតជើងថ្មិញត្មងនឹងចឹងចឹងស្មាននិយាយកម្រិតទៀន3នឹងទៀន1គឺធ្វើចង់បានផលអានឹងទៀនអន់ជាងគេណានឹងទៀនចង់បានផលទៀនទី2គិតប្រយោជន៍ នឹងទានកម្រិតទី2มันជាចង់បានផលអីទេប៉ុន្តែគិតប្រយោជន៍បើមិនបានប្រយោជន៍ក៏មិនធ្វើដែរយើងគ្រោះដល់អ្នកក្រីក្រអីចឹងក៏លុយនឹងមិនដល់យើងក៏ខឹងដែរអានឹងនៅកម្រិតទី2ឡើយទេដល់ទៀងកម្រិតទី2ដល់ណាមិនដល់មិនដឹងប៉ុន្តែឃើញទោសនៃការលះបង់ចេញពីចិត្តជាប់ជំពាក់នេះអានឹងកម្រិតទី3ចង់តែឯងជាបុគ្គលបែបណាណែឯងជាមានណែឯងជាសត្រូវណែឯងជាស្អីក៏ដោយឲ្យអស់ វេសន្តរហ្នឹងយល់ណាវេសន្តរមានចាំបាច់ថាអូទៀនប្រសើរចាំបាច់ឲ្យដល់ប្រសង់ចេះឲ្យប្រពន្ធឲ្យលោកមិនឲ្យកូនឲ្យអីហ្នឹងគេមានចាំបាច់រើសបុគ្គលអីនឹងចឹងនឹងទៀនដ៏អស្ចារ្យគឺទៀនឈប់ប្រាថ្នាស្អីទាំងអស់ពីព្រោះប្រាថ្នាហ្នឹងឯងដែលជាប់ជំពាក់នៅក្នុងវត្តដាក់នេះប៉ុន្តែនឹងកម្រិតជ្រៅបន្តិចនិយាយចឹងអូយទៅធ្វើបន់ទៅអីបើធ្វើបន់នេះឡើងចង់បានអីចឹងអាហ្នឹងដែលយើងអត់យល់នោះ ណាដល់យល់មែនតែនទៅទីបំផុតទៅมันមានលុយធ្វើបន់ក៏បានយើងគិតថាធ្វើបន់ដល់មានលុយធ្វើបន់ចុះលោកនៅក្នុងព្រៃបយោគេវិចរបួសមួយជីវិតនៅក្នុងព្រៃហ្នឹងមិនមានស្អីធ្វើបន់មិនក៏ស្លាប់ទៅលោកទៅកាន់ព្រំលោកមានធំទេវតានោះហួសទេវតាទៅទៀតគឺការមិនជាប់ជំពាក់នឹងឯងហ្នឹងគឺជាកម្រិតដ៏ខ្ពស់ដែលយើងគិតវាមិនឃើញណាគិតវាមិនឃើញទេអាហ្នឹង តើព្យាយាមបាទហើយសំណួរបន្តថាចុះបើគេឲ្យមកយើងហើយយើងឲ្យទៀនបន្តបានផលអត់គេឲ្យមកយើងរបស់យើងហើយមានរបស់គេអីទៀតកុំឲ្យលួចគេទៅធ្វើនឹងយល់ណាឆ្លើយខ្លីចឹងអាហ្នឹងរបស់យើងរកខ្លួនឯងក៏ដោយគេឲ្យយើងក៏ដោយរបស់យើងហើយមានរបស់គេអីទៀតរបស់ដែលមានទោសគឺកាន់យករបស់គេដែលគេមិនបានឲ្យគេណា អតិនីទានានោះអតិនវត្ថុវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចាតែគេឲ្យហើយរបស់យើងមានរបស់គេអីទៀតអីធ្វើទៅគឺធ្វើជារបស់យើងហើយលែងធ្វើជារបស់គេហើយបើទៀនគេផ្ញើអឺខ្ញុំផ្ញើទៅចូលប៉ុនផងអាហ្នឹងនៅរបស់គេយើងគ្រាន់តែយករបស់គេទៅចូលប៉ុនប៉ុន្តែគេថាឲ្យអ្នកហើយអាហ្នឹងរបស់យើងមានស្អីទៀតមិនរបស់យើងទីលោកទៅបានបាទគេដាក់បាទមករបស់លោកហើយ មានរបស់យើងណាទៀតហើយលោកយកទៅ លោកចែកគេទៀនរបស់លោកមានទៀនរបស់ញាតិញោមណានឹងប៉ុណ្ណឹងយល់ហើយណាដោយព្រះសរិបុត្រចឹងមានប្រែតម្នាក់ហ្នឹងកាលពី7ជាតិមុនធ្លាប់ជាម្ដាយលោកហើយកើតជាប្រែតបង្ហាញ ខ្លួនដល់លោកទៅលោកទៅស្អីចេះខ្ញុំជាប្រែតហើយមកពីណាខ្ញុំពីជាតិមុននោះ7ជាតិមុនធ្លាប់ជាញោមរបស់លោកម្ចាស់ ឯមកធ្វើអីឃ្លាណាស់សូមលោកម្ចាស់ជួយធ្វើមិនឲ្យខ្ញុំបានបរិភោគផងលោកក៏យល់ការលោកទៅបិណ្ឌបាតបិណ្ឌបាតចង្ហាន់ដំបងជារបស់ញាតិញោមដល់ញាតិញោមដាក់បាតជារបស់ណាគេទៀតមិនរបស់លោកអញ្ចឹងលោកយកចង្ហាន់ហ្នឹងទៅប្រកេនប្រមោកលៀនឬក៏វិខដតីទិសបន់ឲ្យទៅឃើញទេប្រាតហ្នឹងក៏បានអនុមោទនារួចពីលំអឺសេចក្តីទុកហ្នឹងទៅនឹងចឹង អញ្ចឹងតែគេឲ្យរបស់យើងហើយកុំឆ្ងល់ប៉ុន្តែគេមិនឲ្យយកអាហ្នឹងឯងលួចអញ្ចឹងណាមានស្អីទេតែប៉ុណ្្នឹងឯងហើយការឲ្យទាននឹងបន្តិចទៅទៀតអឹមឲ្យទានចំពោះ អ្នកមានគុណធម៌នៅតែល្អឧទាហរណ៍ដូចជា នៅក្នុងសាលាគេត្រូវឲ្យរង្វាន់ដល់សិស្សពូកែ គេមិនមែនឲ្យរង្វាន់ដល់មនុស្សដែលរៀនអត់ពូកែទេបើនាំគ្នាថាអឺអ្នករៀនអ្នកណារៀនខ្សោយជាងគេឲ្យរង្វាន់ងាប់ហើយឈប់រៀនអស់យ៉ាងណាមិញឲ្យទានដល់បុគ្គលអ្នកមានគុណធម៌នឹងគឺជាការលើកកម្ពស់គុណធម៌ឲ្យមនុស្សទាំងឡាយនឹងយល់ថាមនុស្សដែលប្រព្រឹត្តល្អត្រូវបានគេលើកតម្កើងត្រូវបានគេគ្រប់គ្រងយកសេចក្តីល្អនេះជាសំខាន់ដល់តែយើងមិនលើកសេចក្តីល្អជាសំខាន់ឃើញទេសោកយើងហងៃឋានៈយុសៈ ទ្រព្យសម្បត្តិគេឈ្មោះជាសំខាន់ទៅកើតការមើងងាយគ្នាសូម្បីតែធ្វើបុណ្យធ្វើកុសលហ្នឹងមានរោអ្នកមានគុណធម៌ពិតណាបើរោលោករោតំណែងខ្ពស់ហ្នឹងអាហ្នឹងមិនមែនរោអ្នកមានគុណធម៌ទេរោអ្នកមានតំណែងហ្នឹងហើយលោកណេនណេនអត់ចឹងទៅលោកឯងមានសិលល្អមិនក៏ដោយស៊ីប្រហុកស៊ីអំបិលហ្នឹងទៅឃើញទេអាហ្នឹងឃើញវាវិន័យគុណធម៌ទេដែលយើងទៅរកតែអ្នកមានតំណែងខ្ពស់រកតែវិខ ចាស់ចាស់រស់តែអ្នកល្បីរស់តែស្អីស្អីមានរស់គុណធម៌ណាមិនរស់គុណធម៌ទេអានោះនោះរស់តំណែងខ្ពស់ខ្ពស់រហូតដល់ថ្ងៃមុននៅវ៉ាស៊ីនតោនមានគេសួរអាត្មាថាញោមម្នាក់គាត់ទៅស្រុកខ្មែរគាត់ខំឲ្យទានដល់អ្នកកំសត់អ្នកមាននៅម្ពិញថាឲ្យគាត់ខ្លាំងខ្លាំងទៅមិនឲ្យទានដល់មនុស្សលហាមអញ្ចឹងវាដាក់រាសីវាស្អីស្អីស្អីស្អីអូចប់បណ្ដោយអាត្មាមិននឹកឃើញនៅខ្មែរយល់ល្ងងអីដល់ប៉ុណ្ណឹងសោះ ហ្នឹងហើយគាត់យល់ថាឲ្យទៀនដល់មនុស្សក្រីក្រយកអូនគាត់វាដាក់ជុំស្ដាប់គេទេអីនៅបរទេសនេះមហាសិទ្ធិធំធំគេឲ្យទៀនដល់ជនកំព្រាមិនក៏គេមិនកំព្រាទៅគេឲ្យជូនដល់អ្នកលិចទឹកលិចអីគេធ្វើ donation ម្ដងម្ដងរាប់លានដុល្លារមិនគេមិនក្រទៅមិនព្រមបើកតិចបើកអីស្ដាប់គេសោះហ្មងណាហើយសម័យព្រះហ្នឹងអាណាថាបិណ្ឌិកសិទ្ធិគាត់ទៅវត្តគាត់ធ្វើទានចំពោះអ្នកមានសិលមែនប៉ុន្តែនៅផ្ទះគាត់គាត់ធ្វើជូនអាណាថា អឺមិនមែនគាត់ធ្វើជនណាឲ្យទៀនដល់ជនអាណាថាគាត់ទម្រាបផ្ទះប្រមាណផ្ទះហ្នឹងគឺថាអ្នកណាអត់មានអាហារបរិភោគមកចុះផ្ទះគាត់គាត់ធ្វើទៀនរហូតមានឈប់ណាគាត់ធ្វើទៀនចំពោះភិក្ខុសង្ឃជាសារណៈជាទីគោរពដើម្បីសេចក្តីជ្រះថ្លាសប្បាយចិត្តថាបានឧបត្ថម្ភភិក្ខុសង្ឃអ្នកមានសិលជាទីស្រឡាញ់អដល់គាត់ឲ្យទៀនចំពោះអ្នកកំសត់ទុរគតគាត់បើកចិត្តមេត្តាជាសង្ឃហធម៌ ខ្លួនគាត់ជាអ្នកខ្ពងខ្ពស់ជាបណ្ឌិតឲ្យទៀនមិនរើសធ្វើម៉េចឲ្យទៅសត្វលោកបានសុខឃើញទេប៉ុននោះវាច្រើនរាប់មិនអស់ដូចតែគ្នានោះណាប៉ុន្តែដោយអាត្មាថានោះវាច្រើនទៅទៀនចំណុចទី1នោះធ្វើម៉េចឲ្យតែបាន ផលច្រើនធ្វើម៉េចឲ្យបានផលច្រើនយូរយូរទៅយើងចោលអ្នកកំសត់ទុរគតអស់យូរយូរទៅគេតេះដៀលថាអូពុទ្ធសាសនានិយមគ្នាឯងអ្នកក្រមើលឡើងឃើញអ្នកមានភ្ជុះទៅរអ្នកមានដូចគ្នាឃើញទេ អ្នកមានជំទាវធំធំមុនទៅស្ដេចសង់មុនទៅមន្ត្រីសង់ធំធំអញ្ចឹងទៅគេដើម្បីរាសីគេមានធ្វើប៉ុនណាធ្វើដើម្បីមានរហូតហ្នឹងដោយអំណាចលោភៈរហូតហ្នឹងស្ដាប់មើលស្ដាប់មើលយើងគិតបន្តិចមើលតើមានធ្វើប៉ុនដើម្បីឲ្យឲ្យឲ្យប៉ុនហ្នឹងវាចូលមកលៀងចិត្តទេឬក៏ប៉ុនប្រកានទៅលោភៈក្នុងចិត្តយើងគិតចារណាមហើយស្រុកទេសយើងថ្ងៃក្រោយទៅវាកាន់តែក្រឬកាន់តែមាន ព្រះពុទ្ធព្រះអង្គសម្ដែងថាឲ្យទានចំពោះព្រះសង្ឃបានបនច្រើនយើងយល់ថាពាក្យចំពោះសង្ឃនឹងនៅពាក្យសង្ឃអត់រើសបុគ្គលទេគឺចែកឲ្យវាស្មើដល់ចែកស្មើបើមានដូចយើងដាំដំណាំអញ្ចឹងដែលថាព្រះសង្ឃជាស្រែបនយើងទៅពូនតែម្ដុំហ្នឹងស្រែយើង4 10ហិតតាហើយយើងទៅដាំតែមកគុំហើយធ្វើម៉េចវាផលល្អគិតចាណានតិចមើលអត់យល់ពាក្យថាបញ្ញខេតនឹងហងហ្នឹង ពាក្យទៅសង្ឃគឺសហគមន៍រួមទាំងអស់គ្នារស់ទាំងអស់គ្នាណានឹងឯងដែលហៅថាសង្ឃទាននោះមិនសំដៅដល់បុគ្គលជាវិខជាសាមណេរណាមួយដែលយើងពេញចិត្តនោះទេមិនមែនចឹងទេសិក្សាម្ដងទៀតណាញាតិញោមទាំងឡាយឲ្យអ្នកមានស្រុកខ្មែរយើងច្រើនណាស់ហើយបើនាំគ្នាបង្កើនជំនឿផ្ដេសផ្ដាសអញ្ចឹងទៀតកំលៀតអ្នកមានអ្នកក្រនឹងចប់ហើយលែងចេះចែករំលែកគ្នាស្រុកនឹងមិនខ្មិច វាមិនកាន់តែអន្តរាយអ្នកក្រកាន់តែលហាមទៅហើយហើយអ្នកមានកាន់តែមានកប់ក្តោងទៅទីបំផុតទៅមិនយើងទៅដល់សង្គមមួយដែលចែកវណ្ណៈចន្ទដៀលវណ្ណៈអភិជនទៀតហើយអញ្ចឹងយើងកុំតន់អាភ្លេចសម័យពលពតពេកយើងក្រែងពីមុនអត់បាយដូចគ្នាទៅហើយមិនក៏ឥឡូវមើងងាយគ្នាសម្បើមយ៉ាងនេះ